ខ្លាំងប៉ះខ្លាំងប្អូនស្រីតារាសម្ដែងគង់ម៉ូនីកាបកស្រាយការពិតស្រាប់តែលោកផេងវណ្ណៈសោកទៅឲ្យអុកញ៉ាហេងឡុងថាតារាស្រីគង់ម៉ូនីកាចាប់ផ្ដើមមានឈ្មោះបោះសម្លេងក្រោយសម្ដែងក្នុង MV បទចម្រៀងរំក្រលែងចង្កេះរបស់តារាចម្រៀង Tempo ព្រោះតែរូបនាងហ៊ានស្លៀកឈុតប៊ីកានីបង្ហាញ ដើមទ្រូងមូលខ្លំ និងជើងដូរស្រឡូនទាំងគូដ៏គួរឲ្យស្រឡាញ់នោះក្រោយមកតារាស្រីរូបនេះបានសាងស្នាដៃធំមួយទៀតតាមរយៈការសម្ដែង MV ក្នុងបទចម្រៀងជូនដំណើរអូនឡើងផ្លូវ Highway របស់ តារាចម្រៀងសម្លេងស្អកខេមដោយ MV មួយនេះបានចំណាយដើមទុនច្រើនបំផុតរបស់ផលិតកម្ម Galaxy Navatra ទោះយ៉ាងណាអ្វីដែលគួរឲ្យស្ដាយនិងស្លុតចិត្តនោះ នៅរសៀលថ្ងៃទី6ខែមិថុនាឆ្នាំ2022 ស្រាប់តែទទួលបានដំណឹងថាកញ្ញាគុំម៉ូនីកាបានទទួលមរណភាពដោយសារកាំងបេះដូងធ្វើឲ្យមហាជនមានការចាប់អារម្មណ៍ជាខ្លាំងស្របពេលព័ត៌មានផ្សាយប្រងព្រាតថាស្លាប់ដោយសារកាំងបេះដូងនោះ ស្រាប់តែលោកអុកញ៉ាហេងឡុងវិញកាលពីយប់ថ្ងៃទី7ខែមិថុនាឆ្នាំ2022បានទម្លាយថាព័ត៌មានក្រៅផ្លូវការមរណភាពរបស់កញ្ញាគង់ម៉ូនីកា មានពាក់ព័ន្ធនឹងការវះកាត់ដើមទ្រូង មិនប្រក្រតីខ្ញុំបាទនឹងសិក្សាលំអិតអំពីបញ្ហានេះសូមវិញ្ញាណក្ខន្ធកញ្ញាទៅកាន់សុគតិភពក្រោយការបង្ហោះនេះរួចមកមានមតិមួយចំនួន បានប្រតិកម្មព្រាតបន្ថែមលើនេះនៅក្នុងបទសម្ភាសជាមួយអ្នកសារព័ត៌មានតារាញូកញ្ញាគង់សុចិតាប្អូនស្រីតារាសម្ដែងខាងលើនេះបានបញ្ជាក់ថាបងស្រីខ្លួនមានជំងឺបេះដូងយូរហើយ ក្រោយមកក៏លេបថ្នាំបានក្រាន់បើបន្តិច ប៉ុន្តែមួយរយៈចុងក្រោយនេះបងស្រីខ្លួនមានជំងឺមួយទៀតគឺមេរោគក្នុងក្រពះហើយពេលត្រឡប់មកពីពេទ្យវិញ បានទៅបោះឆ្នោតធម្មតា បន្ទាប់មកបងស្រីខ្លួនបានទៅវត្តភ្នំ ទៅវត្តភ្នំពេលត្រឡប់មកវិញចាប់ដើមមានអាការៈមិនស្រួលក៏លេបថ្នាំមេរោគក្រពះធ្វើឲ្យបេះដូងមានបញ្ហាតែម្ដង ជាមួយគ្នានេះកញ្ញាគង់សុចិត្តាបានទទូចដល់អ្នកសារព័ត៌មានមួយចំនួន កុំយករូបឬពាក្យមិនពិតទៅនិយាយលើបណ្ដាញសង្គមព្រោះបងស្រីខ្លួនមិនមែនស្លាប់ដោយសារគ្រឿងញៀននោះទេងាកមកលោកផៃវណ្ណៈដែលជាអ្នកសារព័ត៌មានដ៏ល្បីនោះក្រោយឃើញមានការលើកឡើងពីមូលហេតុនៃការស្លាប់របស់តារាសម្ដែងខាងលើនេះមកពីកែដើមទ្រូងនោះលោកក៏បានបង្ហោះសារនៅថ្ងៃទី7ខែមិថុនានេះថាសូមបីតែមនុស្សដែលស្លាប់ទៅហើយក៏ក្តុកក្តួលតាមស៊ីពែចង់ល្បីដែរ គ្នាស្លាប់ដោយសារជំងឺមានលិខិតពេទ្យបញ្ជាក់ត្រឹមត្រូវមកលៀបពណ៌គ្នាថាស្លាប់ដោយសារកែដើមទ្រូងទៅវិញ ចាសសូមអរគុណសម្រាប់ការតាមដានព័ត៌មាននេះ